ខ្ញុំមកគុណណាសូមអំពាវនាវព្រះសង្ឃក៏ដោយប្រជាប្រដ្ឋក៏ដោយខ្មែរឲ្យតែខ្មែរដើម្បីជួយលើកកម្ពស់ខ្មែរក្រមឲ្យចេះភាសារបស់ខ្លួនឲ្យឲ្យលើកទឹកចិត្តជួយឧបត្ថម្ភជាថាវិការជាសម្ភារៈជួយឲ្យកម្មវិធីសិក្សានៅតាមវត្តអារាមនានានឹងរីកដុះដាលដោយផ្សិតទើបវប្បធម៌របស់ខ្មែរក្រមរុងរឿងពេលវប្បធម៌របស់ខ្មែរក្រមរុងរឿងប្រទេសកម្ពុជា ប្រជាណាចក្រកម្ពុជា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 នឹងស្វាគមន៍លោកលីថិនតឹង នៅ ក្នុងសប្តាហ៍នេះគណាសុំទោសលោកដែរពីម្សិលមិញយើងអត់បានចូលរួមដោយជាប់មានពិធីលវលខ្ញុំគណាចាប់អារម្មណ៍ទៅឃើញថ្មីថ្មី ដោយលោកលីថិនតឹង បាន លើកឡើងអញ្ចឹងថាការយល់ដឹងការសុស្ទារបស់ប្រសង់យើង គណៈកម្មការវត្ត ប្រសង់យើងមួយចំនួនដែលខិតខំស្ទុះស្ទាខំប្រឹងបញ្យលបង្ហាញបើកថ្នាក់រៀនសិក្សា ពង្រីកកម្មវិធីសិក្សា អីចឹងទៅទៅតាមវត្តអារាមនានាហ្នឹងគឺជាគឺជាការឆ្លើយតបមួយទៅអង្គការសហជីវជាតិអញ្ចឹងណា ហើយជាពិសេសគឺខាង UNESCO ដូចព្រះអង្គគ្រូបានជ្រាបហើយយើងបានលើកឡើងដូចជាប្រហែលមួយឆ្នាំហើយដែរក្នុងកម្មវិធីហ្នឹងភាសាមានលោកលីចិញ្ចឹងអីចឹងអឺទស្សវត្សនេះ គឺជាទស្សវត្សនៃភាសាជនជាតិដើម10ឆ្នាំហ្នឹង10ឆ្នាំពី2022ហ្នឹងទៅដល់2032 ហើយជាបរដ្ឋយើងបានយល់ដឹងរឿងហ្នឹងគាត់បានយល់ដឹងជាពិសេសខាងប្រសង់ប្រសង់បានយល់ដឹងថាអឺពិភពលោកតំណែងពិភពលោកចេញមកយ៉ាងណាឥឡូវយើងតែនិយាយថាវាលេងជា អាកំបាំងទៀតហើយឲ្យតែយើងខំប្រឹងសិក្សាស្រាវជ្រាវហើយការបណ្ដោះមនុស្សរបស់យើង គឺជាទិសដៅរបស់យើងបាទការបណ្ដោះធនធានមនុស្សខ្មែរក្រោមគឺជាទិសដៅវែងឆ្ងាយនៃការតស៊ូដើម្បីសិទ្ធិសេរីភាពរបស់យើង ជាជនជាតិដើមជាកូនចៅរបស់ម្ចាស់ស្រុកនៅទីនោះអញ្ចឹងកូនបាទគឺធ្វើនឹងកំពុងឆ្លើយតប ធ្វើនឹងកំពុងចាប់ផ្ដើមឡើងវិញ បង្ហាញអំពី បញ្ញា ស្មារតីរបស់យើងនឹង យល់ដឹងទូលំទូលាយខ្ញុំកណាកោតសរសើរកោតសរសើរបដិប្រគុណលោកគ្រូធម្មេចាលោកគ្រូឧទេសាចាឬមួយ គ្រូបង្រៀនអក្សរសាស្ត្រទាំងឡាយដែលខិតខំស្ទុះស្ទាត្រឡប់មកវិញអឺ ស្រឡាញ់នៅអក្សរសាស្ត្រពង្រឹងពង្រីកនៅស្មារតីទៅដល់យុវជនយុវនារីរបស់យើងជន់ក្រោយនោះហើយដែលយើងគិតថាជាតំពាំងហើយដំណើរវែងឆ្ងាយរបស់យើងដើម្បីថែ រក្សាពូជសម្បូររបស់យើង មានតែវិធីហ្នឹងទេណាដើរទៅលើជំហាននៃវប្បធម៌បានយើងគង់វង្សពីព្រោះ វប្បធម៌លັດកម្មគុណយើងមនុស្សខ្មែរក្រោមទឹកដីខ្មែរក្រោមគឺជាវប្បធម៌ធម្មជាតិរបស់ខ្មែរក្រោមហើយតើវត្តវប្បធម៌លັດកម្មរបស់ខ្មែរក្រោមជាអ្វីមនុស្សនេះដើរតួពីរយ៉ាងមនុស្សយើងហ្នឹងណាឥឡូវថាជនជាតិខ្មែរក្រមដើរតួជាវប្បធម៌ធម្មជាតិផងជាវប្បធម៌លັດកម្មរបស់ខ្មែរក្រមនឹងផង ហេតុអ្វីបានថាដើរតួ2ទី1យើងកើតនៅលើទឹកដីកម្ពុជាក្រោមយើងកើតនៅទីនោះយើងកើតយើងជាធម្មជាតិរបស់ទឹកដីកម្ពុជាក្រោមសាច់សរសៃឆ្អឹងឈាមសក់អីរបស់យើងនឹងគឺជាធម្មជាតិរបស់កម្ពុជាក្រោមហើយតើយើង យើងមិនបានយើងមានឈ្មោះជាវប្បធម៌លັດកម្មដែរថាជីដូនជីតាយើងគាត់បង្កើតយើងនោះដល់គាត់បង្កើតយើងអ្វីដែលដូនតាខ្មែរក្រមបង្កើតឡើង គឺជាវប្បធម៌លັດកម្មក្បាច់ក្បូររចនាអក្សរសាស្ត្រវត្តអារាមគេមរតកទាំងអស់ ដែលគាត់បន្សល់ទុកមកឲ្យយើងសពថ្ងៃហ្នឹងគឺជាវប្បធម៌លັດតកម្មរបស់ខ្មែរក្រោមហឹមហើយទឹកដីព្រៃភ្នំធម្មជាតិទន្លេសមុទ្របឹងបួគឺជាវប្បធម៌ធម្មជាតិរបស់ខ្មែរក្រោមណានោះវប្បធម៌យើងមាន2អញ្ចឹងហើយយើងត្រូវថែយើងត្រូវថែទាំងពីរនឹងឲ្យបាន បាទទី1កុំ ខ្ជះខ្ជាយពីរឿងលក់ដីទឹកតែកាលណាយើងលក់ដីទឹកដីទឹកនឹងទៅជារបស់គេហើយណានោះជាគេហៅថាកម្មសិទ្ធិបច្ចុប្បន្នជំនាន់ក្រោយហ្នឹងគុណណាកម្មសិទ្ធិបច្ចុប្បន្នតែរបស់ហ្នឹងតែយើងលក់ឲ្យគេជាកម្មសិទ្ធិរបស់គេវាគេមានសិទ្ធិរស់នៅទីនោះ ហើយតកណាគេកើតនៅក្នុងទឹកដីនឹងដែរគេបង្កពូជម្បោតឈាមតចៅអីជាមួយនឹងខ្មែរក្រោមគេទៅជាអំបោរបស់អ្នកកាន់កាប់ទី1នៃទឹកដីនឹងដែរមកពីគេមានឈាមយើងគេមានឈាមរបស់យើងនឹងយើងលក់ទឹកដីទាំងអស់គេចូលបំណងក្នុងភូមិយើងបានគេមានឈាមចរជាមួយយើងគេក៏ជា អ្នកតសរសៃឈាមជាមួយនឹងដូនតារបស់យើងដែរដូចគ្នាអញ្ចឹងហើយមួយទៀតវប្បធម៌លັດកម្មរបស់យើងដែលដូនតាគាត់បង្កើតមកបើយើងមិនខំថែទេហើយមនុស្សខ្មែរក្រមមិនខំថែវប្បធម៌នឹងទេវប្បធម៌លັດកម្មរបស់នោះបាត់ទៅអក្សរសាស្ត្របាត់ទៅ ភាសាបាត់ទៅវត្តអារាមសាពលៀប ធម៌ទេសនាដូចនិយាយពីថ្ងៃមុនធម៌ទេសនាយើងទេសនាភាសាយួនអីចឹងទៅទៅភាសាខ្មែរទៅណាអស់ទៅហើយយើងប្រកាន់ថាយើងជាខ្មែរមិនកើតអត់កើតទេបានន័យថាយើងស្រឡាញ់ភាសាគេហើយហេតុអីបានយើងត្រូវទេភាសាយួនមកពីយើងចង់បានលៀបសការៈថាយើងដូនតាយើងហេតុអីបានគាត់មិនមិនខំប្រឹងណែលោកសង្ឃ ពីដើមមករាប់រយឆ្នាំមកហើយមិនក៏លោកមិនទេសនាភាសាយួនហើយមិនឥឡូវក៏យើងទេសភាសាយួនតើមានហេតុអីមានតែគេណែនាំយើងចាញ់ឃោសនាគេយើងចាញ់នយោបាយរបស់គេ យើងគ្មានមធ្យោបាយដើម្បីនឹងបង្កឲ្យខ្មែរក្រមគ្នាយើងនឹងគ្រប់គ្រប់សមត្ថភាពដើម្បីមកកសាងវត្តដើម្បីថែទាំវត្តនឹងដើម្បីចិញ្ចឹមលោក ហេតុអីបានយើងពីដើមមនុស្សតិចហើយយើងចិញ្ចឹមលោកបានរាប់រយអង្គក្នុងមួយវត្តតែឥឡូវហេតុអីបានលោកយើងនាំគ្នាទៅទេសភាសាយួនមិននាំគ្នាទេភាសាខ្មែរដើម្បីបង្រៀនកូនចៅខ្មែរវាខុសរឿងណាកន្លែងណាវាបញ្ហាអីយើងមើលអានោះមកពីយើងដើរយើងចាប់ដើមបែខ្នងដើមវប្បធម៌របស់យើងដល់ទៅពេលយើងបែខ្នងដើមវប្បធម៌របស់យើង កូនចៅរបស់យើង ក្មេងក្មេងរបស់យើងវាអត់ចង់ស្ដាប់ទេព្រោះយើងមនុស្សចាស់នេះយើងបែកខ្នងដល់វប្បធម៌យើងហើយហ្នឹងយើងចាប់ផ្ដើមទៅសេពគប់ជាមួយភាសាដតីយើងសេពគប់ជាមួយនឹងចរិតរបស់ជនជាតិដតីសាសដតីយើងបោះបង់ចោលសាសរបស់យើងនោះហើយគឺជាករណីដែលហៅថាក្បត់ជាតិណាបែរត្រឡប់មកវិញបាទមានតែវិធីនឹងទេ ដោយវិធីដោយសពថ្ងៃអញ្ចឹងនាំគ្នាធ្វើអញ្ចឹងអវាស្របទៅតាម ច្បាប់ទម្លាប់ហើយនឹងរបត់ថ្មីនៃនៃអន្តរជាតិពិភពលោកគេកំពុងតដើរទៅដល់របត់ហ្នឹងគេចាប់ផ្ដើមថែទាំរក្សាឲ្យមានមនុស្សទាំងអស់នៅលើសកលលោកនោះឲ្យមានសិទ្ធិស្មើគ្នាឲ្យមានសេរីភាពនៅក្នុងការប្រើប្រាស់ភាសាការយល់ដឹងរបស់ខ្លួននៅក្នុងជីវភាពរស់នៅរបស់មនុស្សម្នាក់ៗហ្នឹង មនុស្សម្នាក់ៗនឹងមានសិទ្ធិអញ្ចឹងឥឡូវពិភពលោកគេកាន់តែរាប់អានពុទ្ធសាសនាគេកាន់តែមើលឃើញពីតម្លៃរបស់ពុទ្ធសាសនានឹងជ្រៅទៅជ្រៅទៅគេនាំគ្នាជ្រងទង់តែយើងបែរជាដើរដើរចេញអំពីភាសារបស់ខ្លួនដែលមានពយល់គ្នាឲ្យងាយយល់យើងទៅសេពគប់ជាមួយភាសាដតីយើងថាអូនិយាយភាសាខ្មែរទៅបាក់មានមនុស្សយល់ មកពីយើងមកពីយើងគិតអញ្ចឹងយើងគិតអញ្ចឹងបើវាអញ្ចឹងចូលចាស់ពីដើមគាត់គ្នា តិចហើយគាត់នាំគ្នាធ្វើ បានមកកងវងមកយើងបានចេះដឹង យើងមានកន្លែងនៅ យើងមានបាយឆាន់ហើយដល់ឥឡូវយើងនាំគ្នាបែខ្នងដាក់ភាសារបស់យើងយើងទៅចាប់យកភាសារបស់គេហើយយើងគិតថាថ្លៃធ្នូយើងបានគេរាប់អានច្រើន យើងមានអឺកម្រាលព្រំដើរកម្រាលព្រំក្រហមដើរ ថ្លៃធ្នូមួយផ្លេតជាមួយសាសគេប៉ុន្តែសាសយើងលិចលង់ទៅក្នុងបាតដាហើយយើងទៅដដែតនៅលើនៅលើគេហៅថាចំណោមនៃសាសដតីគេមើលមកយើងគេថាយើងនឹងវែងបាត់ហើយគេថាយើងនឹងឈួតអញ្ចឹងគាត់តែគេអត់និយាយចេញតែប៉ុណ្្នឹងទេហើយគេគិតថាអយើងនេះងាយដឹកនាំតើងាយបំពល់ ឲ្យទ្រព្យសម្បត្តិឲ្យលៀបសការៈបន្តិចបន្តួចមកយើងពុលបាត់ហើយយើងពុលជាមួយទ្រព្យសម្បត្តិដែលក្នុងពុទ្ធសាសនាណែនាំសិតទៅឲ្យយើងគិតឲ្យយើងមានសតិត្រូវតែគិតថែទាំបើថាអមបានរីកចម្រើនអីផ្លូវផ្សេងក៏យើងត្រូវរីកចម្រើននៅក្នុងសង្គមរបស់យើងសង្គមពូជសាសរបស់យើងឲ្យវាថ្លៃថ្នូរតើតើទៅធ្វើការសាធារណៈយ៉ាងម៉េច ប្រសង់គឺជា អ្នកធ្វើការសាធារណៈបំរើពុទ្ធសាសនាមកពីពុទ្ធបរមគ្រូរបស់យើងលោកណែនាំតពីរឿងកិច្ចការសាធារណៈហើយបើយើងមិនគិតប្រជាពលរដ្ឋសាសយើង អ្នកដែលចិញ្ចឹមថែរក្សាយើង អ្នកដែលសាងសង់នៅស្ថាបត្យកម្មទាំងអស់ដើម្បីឲ្យយើងស្នាក់នៅ ស្រាប់តែយើងបែរទៅទៅទៅនៅដេកស្នាក់នៅនៅលើស្ថាបត្យកម្មហ្នឹង កន្លែងកន្លែងដែលដែលចាស់ទុំពីដើមគេដូនតាសាងសង់មកតែយើងទៅអនុវត្តក្បត់ភាសារបស់ខ្លួនទៅទៅប្រើភាសាសាសដតីទោសធ្ងន់ណាធ្ងន់តបងជាមួយប្រជាពលរដ្ឋមកពីយើងភ្លេចសាសយើងមកយើងភ្លេចប្រជាពលរដ្ឋរបស់យើងហើយរឿងហ្នឹងរឿងហ្នឹងគឺជារឿងដែលត្រូវគិតឲ្យម៉ត់ចត់មែនទេ ព្រោះអន្តរជាតិគេមិនណែនាំយើងផ្លូវនឹងទេគេណែនាំឲ្យយើងជួយដឹកនាំគ្នាយើងអ្នកចេះនោះព្រោះធម្មតាអ្នកដែលចេះប្រើភាសាយួនច្បាស់លាស់ហ្នឹងសិនអ្នករៀនតាសិនអ្នករៀនទៅដល់បរិញ្ញាបត្រណានៃពោប៉ុន្តែប៉ុន្តែទៅជាដើរផ្សេងទៅចឹងទៅរៀនចេះដឹងហើយមើងងាយសាសឯងបណ្ដោយឈប់ប្រើភាសាឯងបណ្ដោយ ប៉ុន្តែកាលចាប់ផ្ដើមរៀនរៀនភាសាខ្មែររៀនភាសាខ្មែរសំសំសំសំទៅបានគេឃើញមានប្រាជ្ញាបានចេះបានដឹងដោយសារពុទ្ធសាសនា ទៅចូលរៀននៅក្នុង ភាសាយួនចូលរៀននៅក្នុងភាសាយួនចេញមកប្រើភាសាយួនបណ្ដោយសូត្រយួនឲ្យខ្មែរស្ដាប់ទៀតអឺវារឿងចម្លែកមែនទេណាមើលឃើញរឿងចម្លែកមែនទេតើខ្វះណាស់យួនអ្នកអ្នកអ្នកសូត្រផលយួន អ្នកទេសនាជាភាសាយួនតើយួនគេខ្វះដែរទេបើគេត្រូវការឲ្យយើងធ្វើគេមិនមែនខ្វះទេប៉ុន្តែគេចង់ឲ្យយើងធ្វើគេចង់ឲ្យយើងគេលើកតម្កើងយើងដើម្បីឲ្យយើងបំផ្លាញខ្លួនឯងគេឲ្យយើងធ្វើដើម្បីឲ្យយើងបំផ្លាញខ្លួនឯងមកពីបើគេមកបំផ្លាញគេត្រូវរងការរិះគន់គេត្រូវរងការចង្អុលមុខអំពីអង្គការសហប្រជាជាតិអ្នកឲ្យយល់អញ្ចឹងណា គេលួងលោមយើងឲ្យយើងបំផ្លាញគ្នាយើងអញ្ចឹងអង្គការសហប្រជាជាតិអត់បន្ទោសរដ្ឋាភិបាលវៀតណាមបានទេឲ្យយល់កន្លែងហ្នឹងនេះគឺជាចិត្តសាស្ត្រមួយដែលគេដឹកដៃយើងឲ្យយើងទៅដុតផ្ទះយើងឲ្យយើងទៅទៅទៅលើកកបិតលើកបថៅទៅទៅកាប់ទៅសផ្ទះខ្លួនយើងចោលឲ្យយល់កន្លែងហ្នឹងកុំកុំធ្វើអំពើដែលល្ងងខ្លៅរបៀបហ្នឹង នឹងនឹងកណាជូនគំនិតហ្នឹងប៉ុន្តែ បច្ចុប្បន្ននេះដោយលោកលីតន្តឹងលើអញ្ចឹងអបអសាទរអប្រគុណប្រសង់អឺយុវសាមណៈយើងមួយចំនួន ដែល មានការស្រឡាញ់អក្សរសាស្ត្រហើយស្ទុះស្ទាយល់ដឹងអំពីទិសដៅរបស់ ពិភពលោកយល់ដឹងអំពីសភាពការ អន្តរជាតិខ្ញុំកណាសូមថ្វាយបង្គំអរប្រគុណ ហើយញាតញោមមួយចំនួនដូចខាងព្រះតពាំងខ្លះមានអឺលោកស្រីគ្រូបង្រៀនលះបង់ពេលវេលាជួយជួយតបង្រៀនប្រសង់អរគុណហើយសូមជូនពរនៅកិច្ចការទាំងអស់នេះ គឺជាដំណើរឆ្ពោះទៅការជ្រងហើយស្រង់ត្រឡប់មកវិញនៅនៅវប្បធម៌ដូនតារបស់យើងហើយយើងចាប់ដើមអញ្ចឹងយើងចាប់ដើមអញ្ចឹងឲ្យស្របជាមួយនឹងអង្គការសហប្រជាជាតិ វាស្របជាមួយនឹងពេលយើងបើកកម្មវិធីបង្រៀនយើងជួយបញ្យល់យុវជនរបស់យើងកុមារាកុមារី របស់យើង teenager របស់យើងនឹងឲ្យយល់ដឹងអំពីសិទ្ធិសិទ្ធិសេរីភាពជនជាតិដើមសិទ្ធិសេរីភាពជាសកល ស្របពេលជាមួយគ្នានៅក្នុងសាលារៀននឹងបណ្ដោយណាឥឡូវដោយលោកលីសិនតឹងនិយាយចឹងលោកប្រធាន លោកអនុប្រធាន បានលើកឡើងអំពីប៉ុន ខួបទី21ឆ្នាំដែលយើងបានចូលជាសមាជិក UNPO ហើយយើងទទួលបានការគ្រប់គ្រងទៅតាមរយៈអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនស្ថាប័នសិទ្ធិមនុស្សអន្តរជាតិនានានៅលើដែលគេមានដែលគេមានបានចូលរួមគេគេសេពគប់ជាមួយនឹង ស្ថាប័នអង្គការសហប្រជាជាតិហើយយើងមានមុខយើងមាន សម្លេងនៅលើឆាកអន្តរជាតិឥឡូវយើងធ្វើការប្រឆាំង ប្រឆាំងដាច់ខាតយើងចេញលិខិតមួយស្នើទៅបណ្ដាប្រទេសទាំងអស់ដែលមានអឺ ambassador នៅអង្គការសហប្រជាជាតិហៅថាឯកអគ្គរដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវផង នៅទីក្រុងញូវយ៉កផងដើម្បីស្នើឲ្យប្រទេសទាំងនោះអង្គការមួយចំនួន មិនមែនរដ្ឋាភិបាលដែលចូលរួមនៅក្នុងវេទិកា ចិនត្រៃរបស់អង្គការសហជីវជាតិស្ដីពីបញ្ហារបស់ជនជាតិដើមស្ដីអំពីបញ្ហារបស់ជនជាតិភាគតិចឲ្យគេគ្រប់គ្រងនៅលិខិតប្រឆាំងតវ៉ារបស់សហព័ន្ធខ្មែរកម្ពុជាក្រោមយើងស្ដីអំពីប្រឆាំងមិនអោយរដ្ឋវៀតណាមចូលជា សមាជិករបស់អង្គការសិទ្ធិមនុស្សនៃអង្គការសហជីវជាតិមិនអោយคลายទៅជាសមាជិករបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សពីព្រោះហេតុអ្វី ដោយលោកលេងតឹងលើកចឹងគាត់បំពេញនៅលើ ច្បាប់ស្ដីអំពីសិទ្ធិកុមារច្បាប់ស្ដីអំពីការធ្វើទារុណកម្មដែលគេហៅថា CAT នោះគេហៅ convention មួយ អនុសញ្ញាមួយប្រឆាំងជាមួយនឹងការធ្វើទោសសប្តាហ៍ថ្ងៃនៅតែបំផិតបំភ័យសង្កត់សង្កិន រដ្ឋបတ်យុវជនរបស់យើងដែលទៀមទាតវ៉ាជាមួយសិទ្ធិសេរីភាពនឹងឲ្យចុះហត្ថលេខាទទួលយល់ព្រមថាឈប់ផ្សព្វផ្សាយនៅបញ្ហាសិទ្ធិសេរីភាពជនជាតិដើមនិងសិទ្ធិសិទ្ធិមនុស្សជាសកលនឹងតទៅទៀតឲ្យឈប់លេងចូលជាមួយនឹងសហព័ន្ធឲ្យឈប់ស្ដាប់នៅកម្មវិធីនានានោះសិទ្ធិជាការបង្ខិតបង្ខំដែលបំពេញទៅលើថាស៊ីសញ្ញានឹងទាំងអស់យើងបានធ្វើអញ្ចឹងបានធ្វើលិខិតអញ្ចឹង ហើយយើងថាវៀតណាមមិនទាន់សមអាចคลายទៅជាសមាជិកនឹងទេមកអំពីវៀតណាមបានគ្រប់គ្រងនៅប្រទេសរុស្ស៊ីចូលទៅឈ្លានពានអ៊ុយក្រែនមកផោះតាំងជាក់ស្ដែងដែលពិភពលោកគេកំពុងតែមើលឃើញថ្មីថ្មីហ្នឹងការបោះឆ្នោតបោះអីហ្នឹងបានធ្វើអញ្ចឹង រដ្ឋវៀតណាមបានបោះឆ្នោតគ្រប់គ្រងរុស្ស៊ីឃើញហើយគ្រប់គ្រងរុស្ស៊ីបានន័យថាគ្រប់គ្រងការឈ្លានពាន គ្រប់គ្រងការឈ្លានពានបរុស៊ីទៅលើអ៊ុយក្រែនបានន័យថាគ្រប់គ្រងបំផ្លិចបំផ្លាញអ្វីដែលអង្គការសហជីវជាតិបានចេញមកបានចែងចេញមកសិទ្ធិសញ្ញាអនុសញ្ញាកតិកាសញ្ញាស្ដីអំពីការគោរពសិទ្ធិរបស់មនុស្សប្រទេសរុស្ស៊ីបំផ្លិចបំផ្លាញសាលារៀនបំផ្លិចបំផ្លាញមន្ទីរពេទ្យសម្រាប់ជនស៊ីវិលដែលគ្មានអាវុធនៅក្នុងដៃហើយវៀតណាមគ្រប់គ្រងប្រទេសរុស្ស៊ីធ្វើចឹងនេះគឺជាការបំពេញធនធានធ្ងន់ធ្ងរណាស់ ដែលអង្គការសហប្រជាជាតិស្ទើរតែមួយ ពិភពលោកគេថ្កោលទៅតែរដ្ឋវៀតណាមបែរជាគ្រប់គ្រងអញ្ចឹងយើងចេញលិខិតនឹង ស្នើទៅក្រមប្រទេសទាំងអស់ដែលមាន ambassador ប្រចាំអង្គការសហប្រជាជាតិនៅហ្សឺណែវផងនៅញូវយ៉កផងដើម្បីគ្រប់គ្រងនៅសំណើរបស់យើងជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀតអង្គការសិទ្ធិមនុស្សស្ថាប័ន វិជាស្ថានសិទ្ធិមនុស្សទាំងអស់នៅលើពិភពលោកសូមឲ្យគេគ្រប់គ្រងហើយជួយបញ្ឈប់កុំឲ្យវៀតណាមខ្លាយទៅជាសមាជិករបស់អឺគណៈកម្មការក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននៅក្នុងអាណត្តិ2023 2025បើយើងធ្វើបានកិច្ចការហ្នឹងគឺជាជោគជ័យមួយទៀតដែលរដ្ឋវៀតណាមមិនអាចមើលស្រាលនៅច្បាប់អន្តរជាតិបានទេ ហើយឱកាសនេះខ្មែរក្រមគឺជាពេលវេលាដែលខ្មែរក្រមយើងត្រូវធ្វើការត្រូវធ្វើការតវ៉ាត្រូវធ្វើការដោយចាប់ផ្ដើមពីប្រជាពលរដ្ឋនៅក្នុងស្រុកនឹងទៅដល់ដោយខ្ញុំកណាតែងតែជំរាបជូនសូមប្រសង់ទាំងអស់សាមណៈទាំងអស់យល់ឲ្យច្បាស់ថាយើងនៅខាងក្រៅយើងដំណើរការនៅលើផ្លូវច្បាប់លោកប្រធានលោកអនុប្រធានដែលមានតួនាទីសំខាន់នៅក្នុងគណៈកម្មការប្រតិបត្តិ លោកធ្វើការយ៉ាងស័ក្តិសត្រាំដើម្បី ទំនាក់ទំនងជាមួយនឹងអង្គការជាច្រើនប្រទេសជាច្រើនឥឡូវលិខិតហ្នឹងយើងត្រូវលោកប្រធានលោកអនុប្រធានបាន ផ្ញើមកខ្ញុំមកគណាហើយនឹងលោកជីចន្ទោលោកថាចន្ទោដើម្បី lobby ដល់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀតនៅប្រទេសអូស្ត្រាលីហើយយើងនឹងរុញចូលទៅក្រសួងការបរទេសនឹងលិខិតណាលិខិតហ្នឹង លិខិតស្ដីអំពី petition គឺថាញ៉ាត់ញ៉ាត់ប្រឆាំងជាមួយនឹងសមាជិកភាពរបស់រដ្ឋវៀតណាមដែលស្នើសុំទៅអង្គការសហប្រជាជាតិដើម្បីចូលជាសមាជិកភាពនៃអឺក្រមប្រឹក្សាក្រមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហើយគេខំប្រឹងជប់លៀងប្រទេសមួយចំនួន នៅសឺណែវលើកហើយកាលពីខែប្រមាណទេលោកលោកទីប្រឹក្សាជុះស្វាគពើលោក បានចូលរួមនៅក្នុងអង្គប្រជុំនៅសឺណែវហ្នឹងជីណេវ៉ាហ្នឹងគាត់បានរាយការណ៍មកថារដ្ឋវៀតណាម ធ្វើកម្មវិធីមួយជប់លៀងធំហ่ะប៉ាវគេហូបបាយអូណាប៉ាវប៉ាវប៉ាវប្រទេសមួយចំនួនហូបបាយដើម្បីទិញទឹកចិត្តគេឲ្យគេជួយគ្រប់គ្រង ហ្នឹងដើរទិញដើរទិញស្លឹកឆ្នោតគេឲ្យគេបោះឆ្នោតគ្រប់គ្រងតែយើងកំពុងចេញ petition ហ្នឹងយើងកំពុងតែចេញញត្តិមួយ ដើម្បីប្រឆាំងជាមួយនឹងសមាជិកភាពរបស់រដ្ឋវៀតណាមជាសមាជិករបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិហ្នឹងហើយរីករាយអបអសាទរសាជាថ្មីម្ដងទៀតគឺថាខ្ញុំកណាជូននៅកិត្តិយស សូមជូនការសរសើរថ្វាយបង្គំព្រះអង្គពីចម្ងាយនៅឯមាតុភូមិកម្ពុជាក្រមដែលខំប្រឹងបើកសាលាបង្រៀនហើយមានបង្រៀនចម្រៀងស្រែហាជាតិដាស់សតិរបស់យុវជនរបស់យើងកុមារាកុមារីរបស់យើង គឺជាការអបអរសាទរហើយត្រេកអរត្រេកអរមែនទែនហើយស្នើសុំឲ្យបងប្អូនយើងប្រជាពលរដ្ឋយើង ខ្មែរក្រោម បងប្អូនខ្មែរក៏ដោយ គ្រប់ទិសទី មេត្តាជួយគ្រប់គ្រងជួយឧបត្ថម្ភទៅឲ្យកម្មវិធីសិក្សានានានៅកម្ពុជាក្រមនៅទឹកដីកម្ពុជាក្រមមេត្តាស្វែងយល់ជាមួយមិត្តភ័ក្តិហើយជួយជួយខ្មែរក្រមខ្ញុំមកគុណាសូមអំពាវនាវព្រះសង្ឃក៏ដោយប្រជាពលរដ្ឋក៏ដោយ ខ្មែរឲ្យតែខ្មែរ ដើម្បីជួយលើកកម្ពស់ខ្មែរក្រមឲ្យចេះភាសារបស់ខ្លួន ឲ្យឲ្យលើកទឹកចិត្តជួយឧបត្ថម្ភជាថាវិការជាសម្ភារៈជួយឲ្យកម្មវិធីសិក្សានៅតាមវត្តអារាមនានានឹងរីកដុះដាលដូចផ្សិតទើបវប្បធម៌របស់ខ្មែរក្រមរុងរឿងពេលវប្បធម៌របស់ខ្មែរក្រមរុងរឿងប្រទេសកម្ពុជា ប្រជាណាចក្រកម្ពុជានឹងបានសេចក្តីសុខដោយស្វ័យប្រវត្តិនេះជាប្រការសត្យានុម័ត ដែលខ្ញុំប្រគុណណាបានពិគ្រោះពិភាក្សាគ្នាជាមួយនឹងថ្នាក់ដឹកនាំជាន់ចាស់បសហព័ន្ធយើងមើលឃើញទស្សនវិស័យនឹងដូចគ្នាហើយមានតែវិធីនឹងទេ ខ្មែរជួយខ្មែរជួយតំកំតំកើងជួយពង្រឹងខ្មែរក្រមប្រជាណាចក្រកម្ពុជានឹងមានសេចក្តីសុខនឹងមានស្ថិរភាពដោយស្វ័យប្រវត្តិណា